បាទជំរាបសួរបងប្អូនជំរាបសួរបាទនេះ inverter បានធ្វើហើយរួចរាល់ហើយហើយដំបូងខ្ញុំគិតថាផងផងវិច្ចប់ផ្ញើទៅឲ្យបងបាទបងភ្ញៀវនៅខ្មែរហើយតែគាត់ថាឲ្យធ្វើវីដេអូតេស្តអឺ ATS បាទ ATS គាត់ចង់ដឹងណាបាទអូខេឥឡូវខ្ញុំបានតបាទតត inverter តតខ្សែតអីជាមួយបាទជាមួយអាគុយអស់ហើយ គឺមានខ្សែបាទមានខ្សែអោយទៅ បាទបងប្អូនខ្សែនេះ3ឈុតបាទអឺខ្សែឈុតនេះគឺខ្សែចេញពីបាទចេញពីខាង inverter នេះមកចូលបាទមកចូលអាទូទូ controller បាទទូ control ហ្នឹងបាទហ្នឹងហើយហើយខ្សែអគុយបាទនេះខ្សែមួយនេះបាទមួយនេះហើយហើយហ្នឹងហើយហើយនេះខ្សែពណ៌ក្រហមនេះប្រភេទបាទខ្សែអគុយ ខ្សែអាគុយមិនមែនថាខ្សែអាគុយហ្នឹងដាក់ជាប់ជាមួយ inverter ទេទេខ្សែអាគុយនេះដាក់ជាប់ជាមួយតួ controller ដើម្បី solar ហ្នឹងវាឆាចមកបាទវាឆាចមកចូលអាគុយគឺយើងភ្ជាប់អញ្ចេះបាទហ្នឹងហើយនេះខ្សែតូចជាងបាទខ្សែមាន3ប្រភេទបងប្អូនបាទនេះធំបាទខ្សែប្រភេទធំហ្នឹងគឺខ្សែហ្នឹងយើងប្រើជាមួយជាមួយគោល inverter តែម្ដងនេះ បាទពួក inverter វាស៊ីភ្លើងខ្លាំងបងប្អូនហ្នឹងហើយខ្សែធំយើងដាក់ភ្ជាប់ពីក្បាលគុយមកបាទក្បាលគុយមកចូល inverter បាទហើយខ្សែនេះយើងភ្ជាប់ពីក្បាល controller នេះមកតែនេះខ្ញុំអត់មានពណ៌ខ្មៅបាទមានតែពណ៌ក្រហមតែនេះខ្សែខ្ញុំមួយទៀតបាទមានក្រហមខ្មៅអញ្ចឹងហើយយើងមកគុំជាមួយក្បាលអគុយដូចគ្នាហើយក្បាលអគុយហ្នឹងវាមាន បើវាមិនគម្របវាគ្របការពារទូខ្សែអញ្ចឹងណាបាទអូខេឥឡូវខ្សែឬខ្សែຕົកខាងបាទខ្ញុំបានតហើយអស់ហើយបាទខាងនេះហើយនឹងខាងនេះតហើយបាទហើយឥឡូវខ្ញុំត្រៀមបាទខ្ញុំត្រៀមជាមួយភ្លើងគីឡូបងប្អូននេះបាទនេះដូចភ្លើងគីឡូហ្នឹងហើយហើយនេះខ្ញុំបានបន្តតខ្សែសម្រាប់ជាប់ជាមួយភ្លើងគីឡូអញ្ចឹង សម្រាប់វាអូតូកាលណា inverter យើងភ្លើងដាច់បាទ ពីម៉ូទ័រយើងអស់ថ្មអញ្ចឹងទៅអស់អាគុយអញ្ចឹងទៅអាគុយអស់ភ្លើងវាផ្ដាច់បាទហ្នឹងហើយដាក់កន្លែងនេះបាទដូចខ្ញុំសើថាភ្លើងរត់បាទភ្លើងរត់220 AC ចូលបាទហ្នឹងគឺជាភ្លើងគីឡូបាទខ្សែភ្លើងគីឡូបាទហើយមួយទៀតខ្ញុំសេថាភ្លើង220 AC ចេញប្រើបាទ ហ្នឹងហើយទោះបីវាផ្លាស់មកជាភ្លើងភ្លើងគីឡូក៏ដោយវាផ្លាស់មកជាភ្លើង inverter ក៏ដោយតែភ្លើងចេញទៅប្រើគឺនៅតែ2ហ្នឹងដដែលហ្នឹងហើយហើយខ្ញុំបានតជាមួយអំពូលបើអំពូលហ្នឹងហើយចាប់ពេលវាអូតូវាអំពូលអត់ដាច់ទេបងប្អូនហ្នឹងហើយអឺធ្វើចាក់បាទឥឡូវសាកមក inverter ខ្ញុំអត់ទាន់បើកបងប្អូនបាទនៅខ្វែងក្រហមក្រហមនៅដដែលទេ បាទឥឡូវពូលបាទយកពូលដាក់ក្រៅវិញកុំឲ្យក្តៅហ្នឹងហើយហើយខ្ញុំយកខ្សែបាទដូចភ្លើងគីឡូមកបាទហើយដូចភ្លើងគីឡូដូចថាយើងយកមកស្គួរហ្នឹងបាទឥឡូវខ្ញុំបើកបើកហើយហើយ discounter 220ចេញឆក់លោតបាទ អូខេឥឡូវខ្ញុំបើកខ្ញុំដោតភ្លើងកាឡូបាទឥឡូវហ្នឹងវានៅក្នុងបាទអូតូមកភ្លើងកាឡូហើយខ្ញុំបាទខ្ញុំបើកបាទខ្ញុំបើក inverter ឈោងអត់ដល់ហើយបងប្អូនចាំមើលភ្លើងហើយនឹងអូតូនេះវាផ្លាស់បាទខ្ញុំខ្ញុំបើក1 2 ណាវាផ្លាស់បាទឥឡូវខ្ញុំដកដួយភ្លើងគីឡូចេញណាណាបងអូនឃើញវានៅប្រើភ្លើង emitter វិញហើយតែអញ្ចឹងយើងដោតមិនក៏វាអត់បដូរដែរភ្លើងគីឡូគឺយើងយើងយើងកំណត់ថាភ្លើងស្គួរបងប្អូនហ្នឹងហើយគឺជាយើងកំណត់ថាឲ្យវាគ្រាន់តែភ្លើងស្គួរទេយើងយកភ្លើង inverter ហ្នឹងជាចម្បងបាទកាមេរ៉ានេះវាអត់ទៅ focus បាទនេះពីបន្ទើពងដាបាទអាអាហ្នឹងឯងពី3ឈុតហ្នឹងឯងបងប្អូនអា10គីឡូវ៉ាត់បាទប្រើអានេះ controller charge ហ្នឹងពីហ្នឹងឯងដកបាទហើយខ្ញុំដកនេះក៏អត់ដែរហើយចាំមើលបងប្អូនចាំមើលខ្ញុំផ្លាស់ខ្ញុំបិទ inverter វិញចាំមើលតែប្រៀបធៀបថា inverter ហ្នឹងវាបាទអាគុយវាអស់ភ្លើងដល់ម៉ោងវាអត់លត់បាទ ដល់ម៉ោងវាអលត់ហើយមកខ្ញុំបិទណាឃើញដែរហ្នឹងហើយវាវាផ្លាស់មកភ្លើងគីឡូវិញផ្លាស់មកភ្លើងគីឡូវិញឥឡូវខ្ញុំដកភ្លើងគីឡូបាទដកភ្លើងគីឡូទៅអលត់ហ្នឹងហើយ អូខេឥឡូវ inverter ក៏លត់ហ្នឹងបង chạy đòn អី inverter យើងអាគុយហ្នឹងវាអស់វាអស់វាលត់ហើយវាវាឥឡូវហ្នឹងវាពឹងនៅលើភ្លើងគីឡូហើយភ្លើងគីឡូហ្នឹងក៏ដាច់ទៀតបាទដាច់អាហ្នឹងជួយមិនបានបងជួតបាទបាទហើយដកវិញណាណាហើយបើ inverter សារថ្មីបាទ ណាវាវាផ្លាស់ប្ដូរអូតូផ្លាស់ប្ដូរអត់លាត់ទេបាទអរគុណច្រើនបងប្អូនអរគុណអរគុណគឺចង់មកបង្ហាញបាទមកបង្ហាញតិចបងនឹងឲ្យបងភ្ញៀវហ្នឹងបងគាត់អ្នកទិញហ្នឹងខ្ញុំគិតថាខ្ញុំត្រៀមវិចចប់ហើយតែគាត់ថាអឺបងអូនឯងជួយតេស TS ឲ្យបងមើលបន្តិចមើលបាទគាត់អត់អត់ដឹងថាវាផ្លាស់ប្ដូរហ្នឹងអាម៉េចទៅវាវាដកវាពន្យាពេលឬអត់អញ្ចឹងណាតែ TS ប្រភេទនេះវាអត់ពន្យាពេលទេហ្នឹងហើយបាទអរគុណច្រើន